الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته ជាបឋមសូមអរគុណតោះកម្មគណៈកម្មការក៏ដូចជាតវៈដែលបានមកចូលរួមនិងអនុញ្ញាតឲ្យបាន ចូលរួមនៅសម្រាប់កម្មវិធីអភិវិពាកូនក្មួយរបស់យើងដែលជាអ្នកកាន់សាសនាឥស្លាមហើយនឹងអាញាធរមូលដ្ឋានជាដើមលិនគិតថានេះគឺជាឱកាសល្អមួយហើយវាជាលើកទី1ដែលបានមកជួបតវ៉ាបងប្អូននៅទីនេះហើយដែលនឹងថាពំនាំនឹងការចែករំលែកនឹងការដាស់តឿនរំលឹកសម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាតវ៉ាបងប្អូនដែលបានចូលរួមនៅក្នុងថ្ងៃនេះ យើងឃើញថាកម្មវិធីអភិវពារបស់អ្នកមូស្លីមរបស់យើងគឺប្រកបដោយបរិកាត់និងរហម៉ាត់ពីអល់ឡោះស៊ុបហានតាឡាគឺនៅពេលណាហើយដែលយើងផ្ដើមអភិវពាដោយភ្ជាប់ទៅជាមួយនឹងការដាស់តឿនរំលឹកទៅតាមក្បួនច្បាប់នៃសាសនាអ៊ីស្លាមរបស់យើងព្រោះយើងឃើញថានេះគឺជាពេលវេលា សម្រាប់ជួបជុំគ្នាសប្បាយរីករាយនឹងការកម្មវិធីផងហើយក៏ជាពេលវេលាដើម្បីបាន ទទួលការស្ដាប់នៅអ្វីដែលជាបន្ទូលរបស់អល់ឡោះនិងប្រសាសន៍របស់នប៊ីយើងមហាម៉ាឌុលសុសឡាំផងដែរជានៅថ្ងៃនេះលិនសូមចូលរួមក្នុងការណាសិហាត់គ្នានៅប្រធានបទមួយខ្លី គឺតកតងនឹងសំណួរថាតើយើងជាអ្នកដែលមូស្លីមឬក៏មនុស្សទូទៅនេះត្រូវការរសូលរបស់អល់ឡោះហ៊ូស៊ុបហានវតាឬក៏មិនត្រូវការចង់និយាយថាតើការរស់នៅលើផែនដីរបស់យើងនេះ ដែលទៀមទីឲ្យធ្វើល្អចំពោះម្ចាស់ដែលជាអ្នកបង្កើតថាតើយើងត្រូវការអ្នកដឹកនាំដែលជារ៉សូលរបស់អល់ឡោះដែល ពំនាំមក នៅច្បាប់ដើម្បីបង្ហាញថាតើអល់ឡោះចង់បានអ្វី ឬក៏យើងមិនត្រូវការនេះគឺជាមសាឡាដែលលិនសូមចូលរួមសម្រាប់យប់នៅថ្ងៃអាពាហ៍ពិពាហ៍នេះពុំអ៊ីស្លាមទាំងអស់ជាទីស្រឡាញ់យើងដឹងហើយថាសាសនាអ៊ីស្លាម តម្រូវឲ្យយើង ប្រតិបត្តិតាមអ្វីដែលអល់ឡោះបង្កប់ប្រើ ហើយនឹងត្រូវជៀសវាងនៅអ្វីដែលអល់ឡោះស៊ុបហានតាឡាបានហាមឃាត់បើសិនជាយើងត្រូវការដូច្នេះចាំបាច់សួរថាតើយើង ដឹងថាអ្វីទៅដែលអល់ឡោះបង្កប់ប្រើប្រសិនបើយើងអត់មានអ្នកដែលមកនាំប្រាប់យើងថាអល់ឡោះត្រូវការចំណុចនេះហើយអល់ឡោះហាមឃាត់ចំណុចនោះអញ្ចឹងមានន័យថាច្បាប់របស់អល់ឡោះស៊ុបហានតាឡាដែលទ្រង់បានបញ្ចុះមកនេះគឺមិនមែនអល់ឡោះបានបញ្ចុះមក សម្រាប់មនុស្សគ្រប់គ្រប់រូបទេ អល់ឡោះជាម្ចាស់បានជ្រើសរើស បុគ្គលម្នាក់សម្រាប់សម័យកាលនីមួយៗក្នុងការផ្ដល់ច្បាប់ផ្ដល់ការទូនមានផ្ដល់ការដាក់ដាស់ទឿនរំលឹក ហើយនឹងក៏ផ្ដល់លើចំណុចនៃការហាមឃាត់ទៅលើរសូលនីមួយៗមិនមែនទៅលើមនុស្សទាំងអស់ទេដូច្នេះមនុស្សទាំងអស់តម្រូវឲ្យធ្វើនៅអ្វីដែលឡោះបង្កប់ប្រើនិងត្រូវជៀសពីអ្វីដែលឡោះហាមឃាត់តាមរយៈរសូលរបស់អល់ឡោះអញ្ចឹងមានន័យថាយើងមិនអាច ដឹងច្បាប់នោះបានទេ ឬក៏យើងមិនអាចដឹងបំរាមនោះបានទេលុះត្រាតែតាមរយៈរ៉សូលអញ្ចឹងប្រសិនបើវាជាការចាំបាច់ដែលយើងត្រូវដឹងតាមរយៈរ៉សូលមានន័យថាការតម្រូវការរបស់មនុស្សត្រូវការច្បាប់ពីរ៉សូលដែលជាអ្នកនាំមកពីអល់ឡោះជាម្ចាស់នោះ គឺចាំបាច់ដែលយើងត្រូវការចាំបាច់អញ្ចឹងមិនមែនមានន័យថារ៉សូលដល់ឡោះបានតែងតាំងមនុស្សមិនមានតម្រូវការសម្រាប់មនុស្សមែនទេគឺជាការចាំបាច់ណាស់មិនតទាំងអស់គ្នា ប្រសិនបើយើងគ្រាន់តែដាក់សំណួរមួយយ៉ាងសាមញ្ញថា ប្រសិនបើអល់ឡោះគ្រាន់តែប្រាប់ថាឲ្យសម្បេះយ៉ាងយើងអត់ដឹងថាត្រូវសម្បេះយ៉ាងយ៉ាងដូចម្ដេចទេប្រសិនបើគ្មានរសូលរបស់យើងគឺនប៊ីមូហាម៉ាឌុនសុលឡាសឡាំជាអ្នកធ្វើឲ្យមើលអញ្ចឹងតម្រូវការនេះជាការចាំបាច់ណាស់ដែលយើងត្រូវតែចង់បានរសូលតម្រូវការដោយដែលអល់ឡោះស៊ុបហានតាឡាបានរំលឹកប្រាប់យើងនៅក្នុងអាយត្តកូរ៉ានដែលយើង បានជ្រាបទាំងអស់គ្នាហើយថា ដល់ឡោះបានមានបន្ទូលថា Bismillah Rahman Rahim Wa ma khalaqtul jinna wal insa illa liya'budun មានន័យថាទិសដៅដែលយើងគឺអល់ឡោះជាម្ចាស់បង្កើតមនុស្សនិងយិនគ្មានបំណងអ្វីក្រៅពីប្រើពួកគេឲ្យធ្វើការគោរពសក្ការៈមកចំពោះយើងប៉ុណ្ណោះឯងចឹងគ្រាន់តែពាក្យដែលអល់ឡោះថាធ្វើការគោរពសក្ការៈចំពោះអល់ឡោះធ្វើអ៊ីបាដតចំពោះអល់ឡោះប៉ុណ្ណឹងបើសិនជានប៊ីយើងអត់ធ្វើឲ្យមើល មិននាំមកទេច្បាស់ជាយើងមិនដឹងធ្វើយ៉ាងម៉េចទេទាំងលិនទាំងមីទាំងតោដូចគ្នាឬក៏អ្នកបន្តទៅមុខទៀតក៏ត្រូវតែមិនដឹងថាធ្វើយ៉ាងដូចម្ដេចដែរអញ្ចឹង មានន័យថារសូលគឺយើងចាំបាច់ណាស់ដែលត្រូវការបំផុត ដើម្បីអីដើម្បីឲ្យរសូលជាអ្នក ដែលបកស្រាយនៅច្បាប់របស់អល់ឡោះស៊ុបហានវតាឡាហើយមានអាយ័តកូរ៉ានជាច្រើនដែលបង្ហាញថាយើងត្រូវការរសូលប្រសិនបើមិនត្រូវការរសូលទេច្បាស់ជាយើងមិនដឹងថាអ៊ីបាដាតនោះអល់ឡោះត្រូវប្រើយ៉ាងដូចម្ដេចទេ នៅក្នុងអាយៈផ្សេងទៀតអល់ឡោះស៊ុបហានតាឡាបានរំលឹកប្រាប់យើងថាច្បាប់ទាំងអស់ត្រូវទទួលយកពីរ៉ាសូលហើយបំរាមទាំងឡាយដែលរ៉ាសូលហាមឃាត់ត្រូវតែបញ្ឈប់បន្ទាត់នៅក្នុងបន្ទូលរបស់អល់ឡោះស៊ុបហានតាឡាដែលរ៉ាសូលដែលអល់ឡោះបានរំលឹកនៅក្នុងសូរ៉ាអល់ហជ្រអាយៈទីអាយៈទី7ថា بسم الله الرحمن الرحيم وما آتاكم الرسول فخذوه وما نهاكم عنه فانتهوا មានន័យថាអ្វីដែលរ៉ាសូលរបស់ពួកអ្នកគឺសំដៅទៅលើនប៊ីយើងមូហាម៉ាឌុនសុសឡាមដែលជារ៉ាសូលចុងក្រោយ មានន័យថាអ្វីដែលរ៉ាសូលចុងក្រោយរបស់ពួកអ្នកបានផ្ដល់ឲ្យពួកអ្នកហ្វាខូស៊ូចូលពួកអ្នកទទួលយកវាទៅទទួលយកវាទាំងដៃ10អញ្ចឹងអ្វីដែលរ៉ាសូលបានប្រាប់ថាឲ្យធ្វើដូច្នេះកុំធ្វើដូច្នេះអ្វីដែលប្រឡោះរ៉ាសូលប្រើយើងធ្វើត្រូវតែធ្វើព្រោះវាជាកតបកិច្ចរបស់យើងទាំងអស់គ្នា ហើយអ្វីដែលរសូលរបស់ពួកអ្នកហាមពួកអ្នកចូលពួកអ្នកបញ្ឈប់ជាបន្ទាន់នេះជាបទបញ្ជារបស់អល់ឡោះហ៊ូស៊ុបហានតាឡាចឹងបទបញ្ជានេះអល់ឡោះបាក់មកគឺតាមរយៈរសូលរបស់អល់ឡោះចឹងហើយបានជាយើងទាំងអស់គ្នា ក្នុងនាមជាអ្នកដែលមានជំនឿនឹងអល់ឡោះហ៊ូស៊ុបហានវតាឡាគឺ ប្រភពនៃច្បាប់សាសនាអ៊ីស្លាមបន្ទាប់ពីគម្ពីរអល់កុរអានដែលជាមូលដ្ឋាន គ្រឹះទី1 គឺអ្វីដែលនប៊ីយើងមហាម៉ាត់សាឡាមលោកប្រតិបត្តិឲ្យយើងមើលទាំងការប្រតិបត្តិរបស់នប៊ីទាំងការទទួលស្គាល់របស់នប៊ីទាំងការប្រើរបស់នប៊ីសល្លឡោះអាឡៃសាឡាមវាជាគំរូសម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើអ៊ីបាដាតចំពោះអល់ឡោះហ៊ូស៊ុបហានវតាឡាចឹងចាំបាច់ណាស់ដែលយើងត្រូវការច្បាប់ពិតប្រកបពីរ៉ាស៊ូលឡោះសល្លឡោះអាឡៃសាឡាមព្រោះយោងទៅតាមអាយ៉ាត់នេះ គឺចូលទៅក្នុងគ្រប់ចម្ពោះទាំងអស់នៃការធ្វើអ៊ីបាដចំពោះអល់ឡោះត្រូវតែយកគំរូតាមនប៊ីយើងមូហាម៉ាត់សុសឡាមហើយនឹងត្រូវបញ្ចប់នៅអ្វីដែលនប៊ីហាមឃាត់អញ្ចឹងសូម្បីតែការធ្វើអ៊ីបាដឬក៏ទាំងការលក់ដូរទាំងគោលជំនឿគឺឲ្យយកពីនប៊ីយើងមូហាម៉ាត់សុសឡាមទាំងអស់ជារូបមន្តសង្ខេបសម្រាប់រស់នៅ មួយដែលសាសនាអ៊ីស្លាមរីដឲ្យ មានន័យថាអល់ឡោះជាម្ចាស់រីដឲ្យ ចឹងអ៊ីបាដាតក៏យើងត្រូវយកពីនប៊ីយើងមូហាម៉ាត់សុសឡាមយកតាមវចនកូរ៉ានហើយការទំនាក់ទំនងរវាងមនុស្សនិងមនុស្សត្រូវធ្វើទៅតាមលំនាំរបស់នប៊ីយើងមូហាម៉ាត់សុសឡាមអនុវត្តឲ្យយើងមើលផងដែរដូចគ្នាដែរការលក់ដូរការថ្លឹងការវល់អ្វីៗទាំងអស់នេះនប៊ីបានណែនាំបានប្រាប់យើងទាំងអស់អញ្ចឹង មានន័យថាច្បាប់របស់រ៉ាសូល គឺជាច្បាប់ដែលជាតម្រូវការបំផុតគ្រប់ដំណប់ទៅគ្រប់ជំពូកទាំងអស់នៃការអនុវត្តសម្រាប់អ្វីដែលអល់ឡោះជាម្ចាស់បង្កប់ប្រា យើងឃើញផងដែរថាអល់ឡោះស៊ុបហានតាឡាបានកំណត់ច្បាប់មកហើយហើយរសូលរបស់អល់ឡោះបានកំណត់ច្បាប់ចំណុចណាមួយហើយនោះដាច់ខាតគ្មានអ្នកមានជំនឿណាមួយដែលត្រូវជ្រើសរើសយកការអនុវត្តផ្ទុយពីអ្វីដែលអល់ឡោះនិងរសូលរបស់អល់ឡោះបានកំណត់ហើយនោះទេដូច្នេះដែរការរស់នៅលើទុនយ៉ានេះ ការថ្លឹងការវល់ទាំងឡាយណាដែលច្បាប់បានកំណត់មកថាដូចម្ដេចដែលហៅថាយុត្តិធម៌ត្រឹមត្រូវហើយនោះដែលខាតមនុស្សអ្នកមានជំនឿតាំងពីចំនួននបិយេសាវត្តរបស់លោករហូតដល់ថ្ងៃកិយាម៉ាត់ដែលខាតមិនមានអ្នកណាមួយអាចផ្លាស់ប្ដូរកែប្រែឬក៏ជ្រើសរើសផ្លូវណាផ្សេងពីអ្វីដែលអល់ឡោះនិងរ៉ាសូលបានដាក់មកឲ្យនោះទេអល់ឡោះស៊ុបហានតាឡាបានបញ្ជាក់ប្រាប់យើងនៅក្នុងចំណុចនេះនៅក្នុងសូរ៉ាអាឡាហ្សាបសូរ៉ាអាហ្សាបអាយ៉ាទី36នៅបន្ទូលរបស់ទ្រង់ថា Bismillahirrahmanirrahim. Wa ma kana lil mu'minin wa la mu'minatin idza qadallahu wa rasuluhu rasuluhu amran ayyakula ayyakuna lahumul khiyaratu min amrihim wa may ya'sillaha wa rasulahu faqad dalla dalalan mubina មានន័យថា គ្មាន អ្នកមាន ជំនឿបរោះឬក៏អ្នកមានជំនឿហើយក៏គ្មានអ្នកមានជំនឿស្ត្រីណាក៏ដោយ សំដៅទៅលើថាបរោះក្តីស្ត្រីក្តីដែលជាអ្នកមានជំនឿពេលណាដែលអល់ឡោះនិងរ៉ាសូលរបស់អល់ឡោះកំណត់ច្បាប់ណាមួយហើយនោះដាច់ខាតគឺពួកគេគ្មានជំរើសណាដែលយកមកអនុវត្តក្រៅពីអ្វីដែលជាបទបញ្ជារបស់អល់ឡោះនិងរ៉ាសូលរបស់អល់ឡោះឡើយចឹងនៅក្នុងដើមអាយ៉ាត់នេះគឺបង្ហាញប្រាប់យើងទាំងអស់គ្នាមិនតោថាប្រសិនបើច្បាប់ណាហើយដែលមានអល់ឡោះបញ្ជាក់ហើយ ហើយនឹងរ៉ាសូលរបស់អល់ឡោះបញ្ជាក់ហើយដាច់ខាតយើងមិនអាចកែប្រែបានទេ ហើយក៏វាមិនមែនត្រូវប្រឹក្សាដើម្បីយកច្បាប់ណាផ្សេងមកជំនួសច្បាប់របស់អល់ឡោះនិងរ៉ាសូលរបស់អល់ឡោះដែរអញ្ចឹងចំណុចនេះ មានន័យថាតើយើងអាចដឹងទេប្រសិនបើរ៉ាសូលរបស់យើងមិនបញ្ជាក់ប្រាប់យើងមិនអាចដឹងបានទេអញ្ចឹងមានន័យថាបើសិនជាមិនអាចដឹងបានយើងតម្រូវការចាំបាច់ត្រូវតែមានរ៉ាសូលដើម្បីបកស្រាយនៅអ្វីដែលជាបទបញ្ជារបស់អល់ឡោះពីព្រោះថាប្រសិនបើយើងយកបទបញ្ជារបស់អល់ឡោះ មកបកស្រាយយើងមិនអាចយល់អំពីអត្ថន័យដោយអ្វីដែលអល់ឡោះបានបញ្ចុះទៅលើរ៉ាសូលរបស់ទ្រង់គ្រប់ចំនួននោះទេគឺមិនអាចជាដាច់ខាតជាងកន្លែងនេះយើងទាញអារម្មណ៍មកវិញថាប្រសិនបើច្បាប់ទាំងឡាយណាដែលអល់ឡោះនិងរ៉ាសូលរបស់អល់ឡោះបាន កំណត់ហើយយើងត្រូវតែសម្របខ្លួន របស់យើងក្នុងនាមយើងជាមកក្លុករបស់អល់ឡោះជាខ្ញុំបម្រើរបស់អល់ឡោះនិងជាប្រជាជនរបស់មូហាម៉ាត់សុសឡាមត្រូវតែសម្របខ្លួនទៅតាមច្បាប់ដែលអល់ឡោះនិងរ៉ាសូលរបស់អល់ឡោះបានកំណត់មក អល់ឡោះបានបន្តថាវមៃយសិលផ្ទុយទៅវិញបុគ្គលណាហើយដែលបំពេញទៅលើអល់ឡោះហើយនឹងរ៉ាសូលរបស់អល់ឡោះចង់និយាយថាច្បាប់មានហើយតែធ្វើរំលងច្បាប់មានហើយធ្វើឲ្យខ្វះតាមដោយយល់ការយល់របស់ខ្លួនមកដាក់នៅខាងមុខណាអល់ឡោះបានបន្តថាហ្វកតដលដលឡាមូវីណាពិតប្រកបណាបុគ្គលប្រភេទនោះគឺគាត់បានវង្វេងនៅការវង្វេងមួយយ៉ាងពិតប្រកបពីពីផ្លូវរបស់អល់ឡោះជាម្ចាស់ដល់ត្រង់ត្រូវ ចឹងកន្លែងនេះអល់ឡោះបានប្រាប់ពីចំណុចដែលត្រូវប្រកាន់យកហើយអល់ឡោះក៏បានប្រាប់ពីចំណុចបងឃ្លាតឆ្ងាយអំពីច្បាប់របស់អល់ឡោះដែរគឺมันអាចស្ថិតនៅលើបន្ទាត់ដ៏ត្រង់ត្រូវរបស់អល់ឡោះស៊ុបហានាហ៊ូតាអាឡាបានឡើយមេតបងប្អូនទាំងអស់ជាទីស្រឡាញ់យើងឃើញថាអ្វីដែលអល់ឡោះបានរំលឹកប្រាប់អំពីសេចក្តីត្រូវការរបស់មនុស្សទៅលើការស្វែងយល់ពីច្បាប់តាមរយៈរសូលរបស់អល់ឡោះនេះគឺមានច្រើនអាយត្តកូរ៉ានណាស់ដែលអល់ឡោះបានរំលឹកប្រាប់ នៅមានច្រើនណាស់អញ្ចឹងមានន័យថាយើងត្រូវការច្បាប់របស់រ៉ូសូល យើងត្រូវការរ៉ូសូលរបស់អល់ឡោះហ៊ូស៊ុបហានតាឡាដើម្បីពន្យល់ប្រាប់យើងទាំងអស់គ្នាអំពីច្បាប់របស់អល់ឡោះហ៊ូស៊ុបហានវតាឡាយើងមើលអល់ឡោះបាន រំលឹកនៅក្នុងគម្ពីរអល់កុរអាន ថែមទៀតជំវិញ បញ្ហាទួលនីតិនិងការផ្ដល់នៅសារៈសំខាន់ដល់អ្នកដែលមានជំនឿរហូតដល់ថ្ងៃគីយ៉ាម៉ាត់នៅក្នុងបន្ទូលរបស់អល់ឡោះថា بسم الله الرحمن الرحيم رسلا مبشرين ومنذرين لئلا يكون للناس على الله حجة بعد الرسل وكان الله عزيزا حكيما នៅសូរ៉ានលីសាអាយ៉ាទី165អល់ឡោះបានបញ្ជាក់ថាគឺអល់ឡោះទ្រង់បានបញ្ជូនមកឲ្យមនុស្សគ្រប់សម័យកាលនីមួយៗនៅបណ្ដារ៉សូលហើយរ៉សូលនេះគឺមានតួនាទីអីគឺមានតួនាទីដែលមុបស្រីន ផ្ដល់ដំណឹងរីករាយផ្ដល់ដំណឹងអបអរសាទរដល់អ្នកដែលមាន ជំនឿគឺសុរគររបស់អល់ឡោះស៊ុបហានតាឡាវ៉ាមុនស៊ីរីនហើយរ៉ាសូលនីមួយនីមួយក៏មានតួនាទី ជាអ្នកដែលប្រមានបន្លាចដើម្បីអីដើម្បីកុំឲ្យមនុស្សធ្លាក់ចូលធ្លាក់ចូលទៅក្នុងនរករបស់អល់ឡោះស៊ុបហានតាឡាចឹងតួនាទីរបស់នប៊ីគឺគ្រប់សម័យកាលទាំងអស់ប្រើមនុស្សឲ្យគោរពអល់ឡោះបោះបង់ប្រការជ្រិកនៅអល់ឡោះបោះបង់ប្រការមុរតាត់ ហើយផ្ដល់ដំណឹងថាបើបុគ្គលណាឲ្យធ្វើបានដោយអ្វីដែលលោកដល់មកតាមបទបញ្ជារបស់អល់ឡោះនៅនឹងបានសុរគររបស់អល់ឡោះនេះហើយគឺជាអ្វីដែលយើងចង់បានគ្រប់គ្រប់គ្នាហើយរ៉ូសូលក៏មានទួនាទីជាអ្នកដែលប្រាប់ដែរថាអ្នកណាហើយដែលដើរផ្ទុយពីបទបញ្ជារបស់អល់ឡោះអ្វីដែលអល់ឡោះហាមហើយនៅតែបំពេញគឺកលែងរបស់គាត់មានដូចគ្នាគឺនរកៈរបស់អល់ឡោះហ៊ុសុបហានតាឡាចឹងកាលណាដែលយើងវិលពីទុនយ៉ាទៅថ្ងៃអាក្រាតវិញនេះ ទាំងក្មេងទាំងចាស់ទាំងអ្នកមានទាំងអ្នកក្រ ទាំងតអ្នកមានបុណ្យស័ក្តិឬក៏អ្នកដែលមានបុណ្យស័ក្តិគឺវិលទៅវិញទាំងអស់តែវាសនាខុសគ្នាអ្នកណាហើយដែលធ្វើតាមអ្វីដែលដែលអល់ឡោះនិងរ៉ាសូលបានបង្កប់ប្រើជាច្បាប់ដែលអល់ឡោះបានកំណត់មកអัลហាំឌុលីឡាកន្លែងរបស់គាត់គឺសុរហ្គរបស់អល់ឡោះដែលយើងទាំងអស់គ្នាសូមពីអល់ឡោះឲ្យយើងបានចូលសុរហ្គរបស់អល់ឡោះហ៊ូស៊ុបអតាឡាផ្ទុយទៅវិញបើអ្នកណាហើយដែលវិលទៅជួបអល់ឡោះវិញទោះបីឋានៈគាត់នៅលើទុនយ៉ាងនេះយ៉ាងណាក៏ដោយធំប៉ុន្មានក៏ដោយ តាមជំនឿរបស់សាសនាអ៊ីស្លាមបើអត់តាមបទបញ្ជារបស់អល់ឡោះវាសនារបស់គាត់គឺទៅរកកលែងរបស់គាត់ទាំងឯងដែលយើងទាំងអស់គ្នាទៅសុំដល់អល់ឡោះបញ្ជាអញ្ចឹងមានន័យថាការវិលទៅវិញនេះមិនដូចគ្នាទេណាមីអញ្ចឹងអល់ឡោះបញ្ជូនដល់សូលមកនេះដើម្បីអីដុំឲ្យកុំឲ្យមនុស្សនឹងយកហេតុផលថាអល់ឡោះមិនបានផ្ដល់ដំណឹងឲ្យគាត់ពីព្រោះកាលណាមានរ៉សូលមកហើយពំនាំច្បាប់ពិតប្រកបមកហើយដល់ឥឡូវឥឡូវនេះដូចសម័យយើងនេះ ថាយើងគំនិតពីនប៊ីយើងមហាម៉ាត់សាឡាមជាង1400ឆ្នាំហើយចឹងនិយាយថានប៊ីលោកគិតពីឆ្នាំហិជ្រោះមកដល់ថ្ងៃនេះគឺឆ្នាំ1444មានន័យថាបើនប៊ីលោកវ៉ាហ្វាត់1443 1434ទៅហើយ10ឆ្នាំក្រោយពីហិជ្រោះនប៊ីស្លាប់ចឹងច្បាប់របស់លោកនឹងមានតម្លៃរហូតដល់ថ្ងៃគីយ៉ាម៉ាត់ប៉ុន្តែតែមេតកទាំងរូបលិននិងបងប្អូនអ៊ីស្លាមទាំងអស់ដែលយើងកើតសម័យនេះមិនទាន់នប៊ីមែនក៏ប៉ុន្តែយើងទាន់ច្បាប់របស់លោក យើងតន់បទបញ្ជារបស់អល់ឡោះដែលជាច្បាប់នៃនប៊ីនាំមកអញ្ចឹងវាដូចជាយើងបានតន់នៅបទបញ្ជារបស់អល់ឡោះដែរអត់មានហេតុផលណាមួយ ដែលថាអល់ឡោះហើយលិនអត់តន់រសូលប៉ុន្តែយើងតន់ច្បាប់របស់រសូលព្រោះច្បាប់សម័យនប៊ីយើងរហូតដល់ថ្ងៃកិយាម៉ាត់គឺនៅតែមានតម្លៃដូចគ្នាអត់មែនថាច្បាប់សម័យនប៊ីផ្សេង សម័យយើងនេះផ្សេងរហូតដល់អខិលសម័នច្បាប់ផ្សេងអត់ទេ នៅតែមួយដដែល គឺអ្វីដែលអល់ឡោះបាន បន្សល់ទុកឲ្យគឺកូរ៉ាន រហូតដល់ជា30យុសុដែលនៅនឹងដៃរបស់យើងសប្តាហ៍ថ្ងៃនេះដែលមានជាង1000អាយិតវគ្គខណ្ឌនេះគឺនៅមានតម្លៃរហូតដល់ថ្ងៃកិយាម៉ាត់គ្មាននរណាមួយផ្លាស់ប្ដូរទេហើយសុនណារបស់នាវីដែលជាពាក្យបន្ទូលរបស់លោកប្រសាសន៍របស់លោកកាយវិកណាទង្វើរបស់លោកហើយនឹងការយល់ព្រមរបស់លោកដែលជាសុនណារបស់នាវីលំនាំអនុវត្តរបស់នាវីគឺនឹងមានតម្លៃរហូតដល់ថ្ងៃកិយាម៉ាត់ហើយដែលច្បាប់ទាំងពីរនេះមូលដ្ឋានទាំងពីរនេះគឺនៅនឹងយើងនឹងឯងដូចជាយើងបានឃើញនាវីនឹងដែរ ចឹងមានន័យថាយើងក៏មានហេតុផលណាមួយដែលថាចោតអល់ឡោះជាម្ចាស់ថាយ៉ាអល់ឡោះលិនអត់តនវីចឹងលិនធ្វើខុសអានឹងគឺជាជំរឹះរបស់យើងចឹងកាលណាយើងធ្វើត្រូវទៅតាមច្បាប់របស់រ៉ូសូលគឺយើងនឹងមានតម្លៃរហូតដល់ថ្ងៃដល់ថ្ងៃជាបាននោះឯងត្រង់ចំណុចនេះហើយដែលអល់ឡោះជាម្ចាស់បានរំលឹកប្រាប់យើងនៅក្នុងគម្ពីរអល់កុរអាននៅសូរ៉ានៅសូរ៉ាអល់ម៉ាអ៊ីដាអាយ៉ាទី44ថា بسم الله الرحمن الرحيم ومن لحم ومن لم يحكم بما انزل الله فاولئك هم الكافرون មានន័យថាបុគ្គលណាហើយដែលមិនកាត់ក្តីមិនវិនិច្ឆ័យក្តីទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេគឺពួកគេគឺជាពួកដែលកាហ្វេរូនមានន័យថាជាអ្នកដែលបោះបង់ឬក៏ជាអ្នកដែលប្រឆាំងនឹងអល់ឡោះហ៊ូស៊ុបហានវតាឡាហើយអញ្ចឹងមានន័យថាយិតនេះមិននឹងមានតម្លៃរហូតដល់សារវាជាច្បាប់ ដែលមកមកដោយរ៉ាស៊ូលឡោះសលឡាមគឺគម្ពីរអល់កុរអានអញ្ចឹងមានន័យថាវាមិនអាចថាបុគ្គលណាម្នាក់សូម្បីតែឆ្នាំថាឆ្នាំ2023ឬក៏បន្តឆ្នាំទៅមុខទៀតកាត់ហុគមផ្ទុយពីអ្វីដែលអល់ឡោះបានកំណត់មក ចាត់ទុកជាការត្រឹមត្រូវគឺអត់បានទេដាច់ខាតហើយអល់ឡោះបញ្ជាក់អាយ៉ិតនៃស្តៀងស្តៀងនេះនេះរហូតដល់3កន្លែងនៅក្នុងសូរ៉ាអល់ម៉ៃដាអាយ៉ាទី45ក៏អល់ឡោះបានរំលឹកប្រាប់នៃដូចគ្នាប៉ុន្តែចុងក្រោយថាហ្វូឡៃក៏ហុមុលហ្សាលីមូន អ្នកណាហើយមិនកាត់ហុគុំតាមអ្វីដែលអល់ឡោះបង្កប់គាត់ជាអ្នកដែលហ្សាលឹមជាអ្នកដែលបំពានច្បាប់របស់អល់ឡោះហើយអាយ័តបន្ទាប់ទៀតគឺអាយ័តទី47 فاولئك هم الفاسقون មានន័យថាអ្នកណាហើយមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានក៏ជួយចុះមកទេគាត់คล้ายទៅជាអ្នក fasiq fasiq គឺអ្នកដែលមានន័យថាជាអ្នកដែលធ្វើរំលងច្បាប់ច្បាប់ដាក់ប៉ុណ្នេះក៏ធ្វើជ្រុលច្បាប់ដាក់ប៉ុណ្នេះក៏កាត់បន្ថយអានេះគឺជាអ្នកដែលខុសទាំងអស់អញ្ចឹងមានន័យថាអល់ឡោះបញ្ជាក់ច្បាស់ណាស់ ថាពិតមែនតែយើងអត់ទាន់រសូលតែយើងត្រូវការរសូលហើយហើយច្បាប់របស់រសូលគឺនៅចំពោះមុខយើងទាំងអស់គ្នាមេតកយើងមិនមានអ្វីមួយដែលលំបាកទេក្នុងការប្រតិបត្តិច្បាប់សាសនាអ៊ីស្លាមនោះពោលគឺគ្រាន់តែយើងជាអ្នកធ្វើតាមអនុវត្តតាមនៅអ្វីដែលមានស្រាប់នៅក្នុងគម្ពីរអល់កុរអានហើយនឹងមានស្រាប់នៅក្នុងសុនណះរបស់នប៊ីយើងគឺគ្រប់គ្រាន់ហើយគ្រប់គ្រាន់ហើយ នប៊ីយើងមូហាម៉ាឌុនសុសឡាមក៏លោកបានព្រមមាន រំលឹកដល់ប្រជាពលរដ្ឋរបស់លោកផងដែរថាប្រសិនបើបុគ្គលណាក៏ដោយក្នុងនាម ជាអ៊ុម៉ាត់មូហាម៉ាត់ដែលយើងកាលីម៉ាស់សាហាដារបស់យើងយើងទទួលស្គាល់អល់ឡោះជាម្ចាស់ណាអស្ហាឌុអលឡាអ៊ីឡាហ៊ីឡឡោះវ៉ាអស្ហាឌុអានណាមូហាម៉ាឌុនរ៉ាស៊ូលឡោះមានន័យថាខ្ញុំសូមធ្វើសាក្សីតែគ្មានទេម្ចាស់ផ្សេងដែលត្រូវគោរពពិតប្រាកដគឺមានតែអល់ឡោះតែមួយគត់ ហើយខ្ញុំក៏សូមធ្វើសាកសីថាមូហាម៉ាត់គឺជារ៉ាសូលរបស់អល់ឡោះកាលីម៉ាស់ទាំងពីរនេះយើងជាដាក់កិច្ចសន្យាជាមួយនឹងអល់ឡោះព្រោះយើងបញ្ញាដល់ខ្លួនឯងអ្នកណាហើយដែលគ្មានកាលីម៉ាស់នៅក្នុងខ្លួនយើងដឹងហើយមិនមែនជាអ៊ីស្លាមទេហើយដល់យើងមានកាលីម៉ាស់នៅក្នុងខ្លួនយើងត្រូវដឹងថាកតបកិច្ចដែលយើងសន្យាជាមួយអល់ឡោះទទួលស្គាល់អល់ឡោះតែមួយពាក្យថាទទួលស្គាល់អល់ឡោះតែមួយច្បាប់របស់អល់ឡោះទាំងអស់ត្រូវតែទទួលស្គាល់មិនមែនមានន័យថាលិនទទួលស្គាល់អល់ឡោះជាម្ចាស់តែការប្រើរបស់អល់ឡោះលិនទទួលស្គាល់អត់ទេ មិនហៅថាទទួលស្គាល់ឬក៏លិនស្គាល់ស្គាល់អល់ឡោះជាម្ចាស់តែមួយហើយប៉ុន្តែក៏លិនឆ្លៀតទៅជឿអ្នកផ្សេងឲ្យស្មើនឹងអល់ឡោះដែរអត់ទេអត់ដូចនេះបានទេចឹងបើទទួលស្គាល់អល់ឡោះត្រូវទទួលស្គាល់ឲ្យពិតប្រាកដហើយច្បាប់របស់អល់ឡោះត្រូវតែទទួលស្គាល់ចឹងច្បាប់របស់អល់ឡោះដោយលើកឡើងខាងដើមគឺមានតម្លៃរហូតដល់ថ្ងៃកិយាម៉ាត់គ្មានម្ចាស់ណាមួយអាចមកដាក់ច្បាប់ផ្សេងនេះទេបានទេកាលីម៉ាសាហាដាទី2គឺយើងប្រាជ្ញាទទួលស្គាល់ថាមូហាម៉ាត់ជារ៉សូលរបស់អល់ឡោះ ពាក្យថារ៉ាសូលរបស់អល់ឡោះគឺជាបុគ្គលដែលអល់ឡោះបញ្ជូនមកឲ្យដឹកនាំភ្ជាប់មកជាមួយនឹងច្បាប់នេះហើយដែលយើងត្រូវការនោះឯងអញ្ចឹងមានន័យថាបើសិនជាថាមេតទទួលស្គាល់មហាម៉ាត់ជារ៉ាសូលវាតលតែយើងទទួលស្គាល់ច្បាប់ដែលនប៊ីមហាម៉ាត់ប្រើហើយអ្វីដែលនប៊ីមហាម៉ាត់ហាមគាត់ត្រូវយើងឈប់អានឹងបានម៉ាក់ណាទទួលស្គាល់មហាម៉ាត់ជារ៉ាសូលមិនមែនមានន័យថាទទួលស្គាល់មហាម៉ាត់ជារ៉ាសូលតែទ្រឹស្ដីប៉ុន្តែការអនុវត្ត ផ្ទុយពីមហាម៉ាត់ដល់មកអានឹងមិនហៅថា ជាអ្នកដែល ប្រតិបត្តិទទួលស្គាល់មហាម៉ាត់ជារសូលទេយើងសារពិចារណាទាំងអស់គ្នានៅក្នុងក្រុមគ្រួសារមួយប្រសិនបើកូនម្នាក់ក៏ថាលិនទទួលស្គាល់ម៉ាក់យ៉ាស់របស់លិនពាក្យថាទទួលស្គាល់ម៉ាក់យ៉ាស់របស់លិនវាតលតែអ្វីដែលដំបូងមានល្អរបស់ឪពុកម្ដាយយើងគោរពតាមអានេះគឺម៉ាក់ណាទទួលស្គាល់ឪពុកម្ដាយ ហើយចុះបើសិនជាពុកម្ដាយណែនាំថាកូនកុំធ្វើអំពើអាក្រក់ជាមួយជាពីរទង្វើណាហើយដែលសង្គមស្អប់ខ្ពើមកុំប៉ះពាល់ហើយកូនបែរទៅជាធ្វើទង្វើផ្ទុយពីអ្វីដែលបុគ្គលម្ដាយឪពុកនាំមកដាក់ទូនមានអញ្ចឹងគាត់មិនហៅថាការគោរពប្រតិបត្តិទៅលើឪពុកម្ដាយរបស់គាត់ទេចេះនេះជាការឧទាហរណ៍សាមញ្ញសាមញ្ញដែលយើងអាចយល់បានអញ្ចឹងសម្រាប់អល់ឡោះជាម្ចាស់បើសិនជាមេតទៅទទួលស្គាល់ថាអល់ឡោះជាម្ចាស់ហើយ រ៉ាសូលមូហាម៉ាត់ជារ៉ាសូលហើយក៏ត្រូវតែមើលបទបញ្ជារបស់អល់ឡោះហើយនិងបទបញ្ជារបស់មូហាម៉ាឌិនសុលឡាសាឡាមផងដែរនប៊ីយើងមូហាម៉ាត់សុលឡាមបានរំលឹកប្រាប់យើងនៅក្នុងប្រសាសន៍មួយចំនួនរបស់លោក ដែលមានន័យទូលំទូលាយសម្រាប់ជាមេរៀនយើងដាក់នៅក្នុងខ្លួនរបស់យើងថាតើនប៊ីលោកនិយាយដូចនេះបំណងអាក្រក់ទៅលើអ៊ុម៉ាត់របស់គាត់ឬក៏អត់នប៊ីបានមានប្រសាសន៍ថា ម៉ាសាលីវ៉ាម៉ាសាលូគុំកាម៉ាសាលីរ៉ាជូលិនអោកាដាណារ៉ានប៊ីថាបើប្រៀបធៀបរូបខ្ញុំជាមួយនឹងអ្នកទាំងអស់គ្នាសំដៅទៅលើប្រជាជនរបស់គាត់ប៉ុន្តែពេលនោះគាត់និយាយជាមួយសាហវត្តរបស់លោកគេថាបើប្រៀបធៀបរូបខ្ញុំនឹងពួកអ្នកទាំងអស់គ្នានេះណាប្រៀបបានដូចជាបរោះម្នាក់ដែលគាត់ដុតភ្លើងឲ្យភ្លឺមេឃល្ងិតដុតភ្លើងឲ្យភ្លឺ فجعل الفراش والجنادب يقعن فيها ពេលដែលដុតភ្លើងពន្លឺឡើងនេះ អាសត្វមមាញសត្វល្អិតនេះគឺវាសម្រុបចូលទៅរកភ្លើងពន្លឺនឹងឯងឃើញទេវ៉ាហ៊ូវ៉ាយ៉ាហ្គុបហ៊ុនអានហាហើយបកគលដែលជាអ្នកដុតភ្លើងណាគឺនប៊ីណាគាត់ក៏យកដៃគៀសវាចេញព្រោះគាត់ដឹងថាកាលណាធ្លាក់ចូលភ្លើងគឺឆេះស្លាប់តែអ្នកដែលសម្រុកចូលភ្លើងសួរថាដឹងណានឹងស្លាប់ទេអត់ដឹងទេចឹងនប៊ីថាខ្ញុំក៏យកដៃគៀសអាសត្វមមាញសត្វនេះកុំឲ្យវាចូលភ្លើងវ៉ាអាណាខាអាខីឌូប៊ីហ៊ូជាស៊ីគុំប៊ីហ៊ូជាស៊ីគុំ វ៉ានិណាតហើយរូបខ្ញុំនេះនប៊ីក្រោយប្រៀបធៀបនប៊ីថាខ្ញុំណាខំទាញចង្កេះខោពួកអ្នកទាំងអស់គ្នាអាចចង្កេះខោខ្សែក្រវ៉ាត់នេះខំទាញកុំឲ្យវាធ្លាក់ចូលភ្លើងវ៉ានទុំតហ្វលីទូណាមិនយ៉ាឌីតែពួកអ្នកនៅតែព្យាយាមទាញដៃខ្ញុំឲ្យល្បេះពីចង្កេះខោធ្លាក់ចូលទៅក្នុងភ្លើងដៃសម្ដីរបស់រ៉ូសូលឡាបានប្រៀបធៀបនេះលោកដឹងថាអ្វីទៅដែលខុសអ្វីទៅដែលត្រូវចឹងអ៊ូម៉ាត់មូហាម៉ាត់នេះពេលខ្លះ ច្បាប់ដាក់មកដើម្បីជាការការពារកុំឲ្យវាចូលភ្លើងនរកាប៉ុន្តែរំលងនប៊ីព្រាមថាខំចាប់កុំឲ្យចូលភ្លើងនរកាតែប្រលេះដៃខ្ញុំចេញទៀតធ្លាក់ចូលភ្លើងតលបាជាងចំណុចនេះមេតកបងប្អូនទាំងអស់គ្នាក្នុងនាមជាអ្នកអ៊ីស្លាមយើងពិចារណានៅអ្វីដែលនប៊ីដែលអល់ឡោះបានតែងតាំងរ៉ាស៊ូលមកនេះគឺរ៉ាស៊ូលយកចិត្តទៅដាក់នឹងអ៊ុម៉ាត់ណាក្រែងលោបលើទៅដល់ពួកលោក ដឹងប៉ុន្តែអ៊ុម៉ាត់មូហាម៉ាត់មួយចំនួនបែរទៅជាបំពេញទៅលើច្បាប់ ភ្លេចរ៉ាសូលរបស់ខ្លួនភ្លេចតួនាទីរបស់រ៉ាសូលភ្លេចតួនាទី ដែលយើងបដិញ្ញាថាទទួលស្គាល់គាត់ជារ៉ាសូលនេះនេះហើយជាមូលហេតុដែលធ្លាក់ទៅលើទៅលើជាចំណុចនេះដែលទៀមទីឲ្យពួកមួយអ៊ីស្លាមក្នុងនាមយើងទាំងអស់គ្នាជាអ្នកដែលមានជំនឿឲ្យខ្លាចខ្លាចអ្វីដែលដែលគ្រោះថ្នាក់នោះគឺបន្ទាត់តែមួយគត់ដើម្បីឲ្យយើងបានចូលសុរគររបស់អល់ឡោះតាមអ្វីដែលនប៊ីធ្វើឲ្យមើលតាមអ្វីដែលអល់ឡោះបញ្ជាក់ប្រាប់នៅក្នុងកាពីអល់កុរអាន និងលំនាំអនុវត្តរបស់នប៊ីយើងមូហាម៉ាឌុនសុលឡាឡៃសាឡាមអានឹងបានហៅថាជាអ្នកដែលមានជំនឿហើយយើងត្រូវការរ៉ាស៊ូលគឺពិតប្រាកដយើងមើលនប៊ីយើងបានបញ្ជាក់នៅក្នុងហាឌីសមួយខ្លីទៀតថាឡាយុមីនុអហាឌុគុមហាតាយាគូនហាវ៉ាហ៊ូតាប៊ីអានលីម៉ាយីទូប៊ីហ៊ីមានន័យថាមិនទាន់ចាត់ទុកបុគ្គលណាម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាសំដៅទៅលើឧបមារបស់គាត់ទាំងអស់អ្នកណាក៏ដោយអត់ទាន់ចាត់ទុកជាជំនឿពេញលេញទេលុះត្រាតែហាវ៉ាណព្ស៊ូរបស់គាត់នោះ មានតែចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់នេះនេះព្រមតាមនៅអ្វីដែលខ្ញុំនាំមកគឺនប៊ីនាំមកមានន័យថាអ្វីដែលនប៊ីនាំមកទោះបីជាវាខុសពីអារម្មណ៍របស់យើងក៏ដោយវាយឹបទៅតែតាមបើមិនតាមមិនហៅថាជាអ្នកដែលតាមអ៊ុមជាអ៊ុម៉ាត់មូហាម៉ាត់ដែលតាមតាមអ្វីដែលជាតម្រូវការរបស់របស់ដែលច្បាប់របស់ដែលយើងចង់បាននោះទេគឺរសរបស់យើងជាងកន្លែងនេះយើងមើលមើលអ្វីដែលនប៊ីនាំមកពេលខ្លះវាអត់ស៊ីនឹងអារម្មណ៍របស់យើងទេឥឡូវឧទាហរណ៍ ច្បាប់សម្ប័យយ៉ាងយើងឧទាហរណ៍ខ្លីៗដែលវាជារគុណសំខាន់របស់យើងគុណសម្ប័យយ៉ាងសួរថាអ្នកខ្លះក៏លើកឡើងថាចេះហេតុអីសម្យ៉ាងសុហូតពេលថ្ងៃអាសើតពេលថ្ងៃមង្រឹបអ៊ីសាអីនៅសម្យ៉ាងបាន ដល់អាបបាក់ជាងគេបំផុតសបួសចុះបើយកយកអានឹងមកដាក់ថ្ងៃដែរទៅវាយ៉ាងម៉េចនេះច្បាប់បានកំណត់ចឹងគាត់ថាសបួសវកទូវាម៉ោងប្រហែលវាពិបាកតិចហើយដេកកំពុងតែស្រួលខែលងាផងហើយចិត្តគេហៅថាអាកាសធាតុត្រជាក់ផងអីផងដេកកំពុងតែស្រួល ច្បាប់បានកំណត់ថាឡើងមកសម្រេចយ៉ាងបើមិនសម្រេចយ៉ាងឲ្យទាន់ពេលវេលាទេគឺធ្វើអត់បានអត់ច្បាប់មិនចាត់ទុកថាជាអ្នកប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះទេដល់អញ្ចឹងអារម្មណ៍របស់មនុស្សឲ្យយល់មកការគិតវិញណាគាត់ថាទេសម្យ៉ាងសវោមួយនេះយកដាក់ភ្លឺដូចគេដាក់ជាប់ចប់គ្នាមកឲ្យឆាប់ហើយសោតហើយអាសាសានមកក្រឹបវិសារហូតដល់ចប់មកនោះទុកពេលវេលាយប់ដេកអានេះការគិតរបស់មនុស្សចេះនប៊ីថាបើសិនជាមិនព្រមតាមខ្ញុំនាំមកទេអត់ចាត់ទុកជាអ្នកដែលមានជំនឿទេឥឡូវយើងគិតយ៉ាងម៉េច តាមីត្រង់អញ្ចឹងឡើងទៅតវ៉ាជាមួយអល់ឡោះហ៎ទៅតវ៉ាជាមួយរ៉សូលរបស់អល់ឡោះហ៎អត់មានទេព្រោះយើងទាំងអស់គ្នាក្នុងនាមជាមកក្លុករបស់អល់ឡោះនេះគឺជាអ្នកដែលគេប្រើឲ្យយើងតាមមិនមែនជាអ្នកដែលយើងកំណត់ច្បាប់ទេ ដូច្នេះដែលជាគិតថាអ្វីដែលសំខាន់បំផុតនោះគឺទាមទារឲ្យយើងទាំងអស់គ្នានេះទាញអារម្មណ៍មកវិញដើម្បីតម្រូវទៅនឹងច្បាប់ សូមកុំឲ្យយកការគិតនេះខ្ពស់ជាងច្បាប់កាលណាយើងយកការគិតនេះលើច្បាប់ប្រកាសជាវិន័យសារឲ្យអ៊ីបាដិតរបស់យើង មានអ្នកសើហើយមិនមានអ្នកសើតែម្ដងដោយសារអីពួកខួរក្បាលដល់ឡោះបង្កើតយើងមកនេះគឺយើងត្រូវតែយកច្បាប់របស់រសូលយកមកដាក់ពីលើកុំយកការគិតដាក់ពីលើច្បាប់ការដែលយកការគិតដាក់ពីលើច្បាប់ច្បាប់របស់អល់ឡោះមានអ្នកសើទាំងអស់លិនសូមឧទាហរណ៍ខ្លីមួយថា ការគិតរបស់មនុស្សណាកាលសម័យនប៊ីយើងមូហាម៉ាត់សុសឡាមលោកទៅដល់ ទឹកដីម៉ាឌីណា theo ជាធម្មតា គឺលោកបានសរសេរសម្បត្តិសរសេរសម្បត្តិនេះដើម្បីដើម្បីតវ៉ាគេហៅថាស្ដាច់ស្ដាច់តាមតំបន់មួយមួយឲ្យចូលសាសនាអ៊ីស្លាមជាបន្ទុករបស់រ៉ាសូលពេលដែលលោកសរសេរទៅនឹងគឺលោកសរសេរខ្លីៗទេអត្ថន័យរបស់លោកប៊ីស្មិលឡាហ៍មិនមូហាម៉ាត់អីទៅប៉ុន្តែក្នុងន័យអសម្បត្តិនឹងថាបើសិន ជាព្រះអង្គចូលកាន់សាសនាអ៊ីស្លាមគឺអល់ឡោះនឹងឲ្យសូរហ្គើដែលសូរហ្គើនឹងទៅតឹងរបស់វាពីលិចទៅកើតអីចឹងណាពេញមកមេឃផែនដីហ្នឹងទៅ ពេលហ្នឹងហ្នឹងស្ដេចអង្គហ្នឹងក៏ឆ្លើយមកវិញយ៉ាងម៉េចគាត់ថាបើសិនជាសូរ្យកើវាពេញមេឃនឹងផែនដីទៅហើយនរកើនៅឯណាឃើញទេបើកន្លែងទាំងអស់ហ្នឹងមកមកផែនដីនេះវាសិតទៅសូរ្យកើល្អទៅហើយអញ្ចឹងវាគ្មានទេភ្លើងនរកនោះអានេះអកលយកមកគិតណានប៊ីឆ្លើយតបទៅវិញទៅនឹងបន្ទូលរបស់អល់ឡោះថាឆ្លើយទៅវិញថាម៉េចថាសូមព្រះអង្គពិចារណាមើលពេលដែលវកទូលយុគនេះមកដល់នេះ អាពេលថ្ងៃនេះវាទៅណា ហើយពេលថ្ងៃចូលមកដល់អាយុនេះទៅណានិយាយឆ្លើយរួចទេមែនតឥឡូវនេះយប់ដល់អាថ្ងៃវាមកចំនួនហ្នឹងអាយុវិញអឡោះយកទុកឯណាឃើញទេដល់តែពេលយប់មកដល់អាថ្ងៃនេះវាទៅណា ស្រ័យនឹងឆ្លើយរួចទេអត់រួចអញ្ចឹងអាកាលមិនអាចយកទៅទុកនឹងច្បាប់បានទេចឹងសូមកុំប្រើអាកាលលើសពីច្បាប់ព្រោះច្បាប់គឺអឡោះកំណត់មកហើយអត់ឈ្នះអឡោះទេនិយាយសាមញ្ញចុះ អត់ជ្រះទេព្រោះដល់មកស្លាប់ស្លាប់បើបើតិចផុតពីស្លាប់អាហ្នឹងចំណុចមួយចាស់បន្តិចសែងទៅបន្តិចសែងទៅសែងសែងឡើងវាលភូមិហ្នឹងឃើញទេនេះហើយជាហេតុផលចំណុចមួយទៀតនៅក្នុងសូរ៉ាល់សូរ៉ាល់បករ៉ាដែរឃើញទេស្ដេចណាមរ៉ូតមិនឆ្លោះជាមួយនប៊ីអ៊ីប្រាហ៊ីមនប៊ីអ៊ីប្រាហ៊ីមថាអល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតមេឃបង្កើតផែនដីបង្កើតអ្វីៗទាំងអស់ហើយស្ដេចណាមរ៉ូតនឹងគាត់ថាមិនខ្លះគាត់ក៏ជាស្ដេចដែរចង់អស់អាណារស់រស់ចង់អាណាស្លាប់ក៏បានដែរ ចឹងគាត់ចាប់ឆ្លើយសឹកពីមកឃើញទេចាប់ឆ្លើយសឹកគាត់ជាស្រាច់ហើយមួយគាត់ថាឲ្យរស់ប្រឡែងវាទៅឲ្យរួចខ្លួនរស់ដល់មួយតែឲ្យស្លាប់ចាប់ស្លាប់គាត់ថាគាត់ប្រកែឃើញទេអល់ឡោះវហីឲ្យនប៊ីអ៊ីប្រាហ៊ីមណាសួរវាទៅដល់អល់ឡោះឲ្យព្រះអាទិត្យនេះណារះរាល់ថ្ងៃនេះពីទិសខាងកើតទៅលិចខាងទិសលិចមិនចឹងមិនព្រះអាទិត្យណាឬពីទិសខាងលិចមកវាអត់តដល់ពេលវេលារះពីទិសខាងកើតមកឬខាងលិចបើឯងថាឯងខ្លាំងដល់អល់ឡោះដែរឲ្យវារះពីទិសខាងលិចមកទិសខាងកើតមើល ស្ដេចណាមរោឆ្លើយរួចទេអត់ទេខួរក្បាលមិនអាចធ្វើចឹងបាននៅក្នុងកូរ៉ានបីតគឺពោពេញដោយរឿងពិតដែលកើតឡើងប្រសិនបើយើងចង់បានពិតប្រកបសូមរក្សាការអានកូរ៉ាន ស្វែងយល់សិក្សាពីកូរ៉ានយើងនឹងឃើញពិតប្រកបព្រោះអល់ឡោះជាម្ចាស់ទ្រង់មិននិយាយកុហកទេអញ្ចឹងយើងសរុបសេចក្តីមកវិញដោយសារពេលវេលាលិតបានកន្លះម៉ោងឧស្សាហ៍អ៊ូស្មានបានកន្លះម៉ោងហើយទុកសំណួរយើងនឹងបញ្ចប់ត្រឹមម៉ោង9កន្លះទេណា ចឹងសូមសរុបសេចក្តីមកវិញថាមីតកយើងទាំងអស់គ្នាក្នុងនាមយើងជាអ្នកមានជំនឿរហូតដល់ថ្ងៃជាយ៉ាម៉ាត់មុនអល់ឡោះវិនាសាយើងត្រូវការរសូលយើងត្រូវការច្បាប់រសូលគ្រប់ពេលវេលាទាំងអស់ប៉ុន្តែសូមកុំឲ្យវាមាននៅ តែត្រឹមថាលិនស្រឡាញ់ច្បាប់រសូលលិនដឹងតែច្បាប់រសូលប៉ុន្តែវាអត់ត្រូវបានអនុវត្តឲ្យពេញលេញចង់និយាយថាអ្នកណាមួយមិនស្គាល់ថាសម្ភារយ៉ាងជាកតបកិច្ចតាំងពីដូនតាយើងមកសម្ភារយ៉ាងគឺហ្វឺរឌូសម្ភារយ៉ាងរកុនអ៊ីស្លាម ប៉ុន្តែមានប្រមាណអ្នកដែលសម្បញ្ញាហើយមានប្រមាណអ្នកដែលអត់សម្បញ្ញាអញ្ចឹងសូមកុំឲ្យវានៅតែទ្រឹស្ដីចង់និយាយថាសម្បញ្ញាលដឹងទៅអានឹងរកូនអ៊ីស្លាមប៉ុន្តែអត់ធ្វើអត់ចង់បានអញ្ចឹងឯងចង់ថាឲ្យបាន ដឹងថានឹងកតាបកិច្ចហើយធ្វើអានឹងបានជោគជ័យផ្សេងផ្សេងទៀតគឺត្រូវដូចគ្នាលដឹងឲ្យថាអាថ្លឹងជីងខ្វះនឹងវាទុសាប៉ុន្តែឲ្យកុំឲ្យវានៅតែទ្រឹស្ដីឲ្យវាទៅជាការអនុវត្តឲ្យតែអ៊ីស្លាមលក់1គីឡូដឹង1គីឡូ ទុរេនថ្លឹង1គីឡូ1គីឡូ2គីឡូ2គីឡូកុំចេញផុតសល់8ខាំអានេះវាមានតែទ្រឹស្ដីវាអត់មានការអនុវត្តអញ្ចឹងអ៊ីស្លាមអត់ចង់បានអញ្ចឹងទេចង់បានតែដឹងអានឹងពិតហើយអនុវត្តតាមនឹងទៅហើយសូមកុំមានអារម្មណ៍ថាបើសិនជាលិនលក់មិនធ្វើអញ្ចឹងទេលិនអត់បានបរិការអត់ចំណេញអត់ទេអល់ឡោះឲ្យគឺឲ្យហើយអូអញ្ចឹងនេះគឺជាអ្វីដែលលិនសូមចូលរួមនៅក្នុងការណាសិហាតដោយសារពេលវេលារបស់យើងខ្លី ហើយអ្វីដែលជាការខុសឆ្គងគឺគិតថាមកពីសៃតនមិនមែនមកពីអ្វីដែលជាច្បាប់ទេ ហើយអ្វីដែលជាច្បាប់ពិតប្រាកដមានដែលមានផុសតាងមិនអាចយកទៅពិចារណាហើយដើម្បីយើងស្វែងយល់ទាំងអស់គ្នាព្រោះយើងចង់បានល្អទាំងអស់គ្នាទាំងទុនយ៉ានិងថ្នាក់អក្រាតហើយវ៉ាសលនប៊ីណាមូហាម៉ាឌីវ៉ាអាលីវ៉ាសលមីម៉ាអ៊ីនសាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះតាអាឡាវ៉ាបារកាតុវ៉ាឡៃគុំសា